ឡូប៊ីអូនអូនឯងមានលុយខ្លះអត់តែបងគេប្រាច់ទឹកប្រាច់ភ្លើងអូនបងអត់មានលុយបងគេអូនឯងជួយបងខ្លះបានអត់អូនខ្ញុំអត់មានលុយទេបងខ្ញុំបងសាលាអស់ហើយណែប៉ាតាក្រៅយកបន្តត្រឡប់មកវិញមិនលុយច្រើនម៉េប៉ាកូនទុកចាយទៅបើចាយមិនអស់ទេទុកបងសាលាទៅណា នេះជាប្អូនស្រីរបស់ខ្ញុំក្រោយពេលម្ដាយខ្ញុំស្លាប់ចោលទៅនាងជាប្អូនស្រីផងជាមិត្តផងនាងលួចលាក់ជួយខ្ញុំរហូតនាងល្អនឹងខ្ញុំណាស់មិនដូចប៉ាខ្ញុំទេនេះជាសង្សាររបស់ខ្ញុំយើងស្រឡាញ់គ្នាណាស់ ពួកយើងស្គាល់គ្នាតាម Facebook មិនយូរប៉ុន្មានទេតែយើងហាក់មាននិស័យនឹងគ្នាណាហើយចាំចប់សិនកូនទៅចាប់ផ្លែឈើមកញ៉ាំណា មិត្តភ័ក្តិរបស់កូនគេត្រឡប់ទៅវិញគេថាគេមានការងារបន្ទាន់មិនបានធ្វើអញ្ចឹងប៉ាហួសហេតុពេកឯងកូនត្រូវឈប់តាក់ទងជាមួយម្នាក់ហ្នឹងប៉ាកុំអាយអត់ដៃមួយគេពេកគាត់ជាមនុស្សល្អយើងខ្លាចគ្នាស្មោះស្រឡាញ់តែមនុស្សចោលម៉ាស៊ីនហ្នឹងមិនទេវាមិនស្មោះនឹងកូនទេ មែនទេប៉ាជាអ្នកចាំឯងតាំងពីតូច ញជាឪពុកបិទសិទ្ធិសេរីភាពកូនហើយកាត់ការកូនចោលបែបនេះឈប់យំទៅណានៅមានបងមិនថាអ្នកណាបោះបងចោលទេគឺបងជាអ្នករើសអូនមកវិញហើយឲ្យតម្លៃអូនបងសុំស្បត់បងមិនតនាចោលអូនទេបងឆ្លាញ់អូនតម្នាក់ជារៀងរហូត មិនទុកចិត្តបងអ្ហាគុំទៅណាចាអូនអូនអត់មានតែគេខ្លាចពីបងបងធ្វើអូនសើចច្រើនជាងយំណា ក៏ចង់គ្រប់គ្រងខ្ញុំឯសោះខ្ញុំធ្វើឲ្យជាសិទ្ធិរបស់ខ្ញុំខ្ញុំជាមនុស្សប្រុសត្រូវការសុវ័យនៅខាងក្រៅខ្លះខ្ញុំជាអ្នករលួយនាងឯងនៅតែផ្ទះគួរឲ្យខ្លះទៅណាកុំស្លែងគេប្រាប់ពីអូនណាបងជាមិនកោណាបងអាកូនអាកូនអាកូនណាអ្ហាខ្ញុំឆ្នាំមុននេះបងរស់នៅក្នុងឋានរੂអញ្ចឹង គេមានស្រីថ្មីហើយអូនគេមានដំបងស្ទើរហងៃហើយគឺទាំងអស់នេះប៉ាដឹងអត់បងគឺប៉ាដឹងប៉ាដឹងគ្រប់រឿងទាំងអស់ហ្នឹងនេះហើយលទ្ធផលដែលកូនអត់ស្ដាប់ប៉ាប៉ាស្គាល់ប្រងនេះមុនកូនណែនាំទៅទេ Para. Taquemos motor con ទីដើរចេញពីផ្ទះនេះមកចំហៀនបានលកាត់កាលឲ្យចោលតាំងពីតូចរហូតដល់ធំប៉ាមិនដែលវាយកូននេះ ថ្ងៃនេះប៉ាមានអារម្មណ៍ថាខុសខ្លាំងណាស់ប៉ារត់ទៅតាមរកកូនតែរកកូនមិនឃើញអឡូ ណែលើប៉ាតាក្រៅយកបន្តប៉ាទៅមកវិញមិនលុយច្រើនមិនប៉ាកូនទុកចាយទៅបើចាយមិនអស់ទេទុកបងសាលាទៅណាអាឡូបងប៉ាគាត់ចេញទៅក្រៅបាត់ហើយលីតិចបានបានគាត់មកវិញប៉ាដឹងថាកូនលំបាកប៉ាដឹងគ្រប់ពេលដែលកូនមកផ្ទះប៉ាក៏ហក់ប្អូន ថាប៉ាចេញទៅក្រៅព្រោះប៉ាចង់ទុកឱកាសឲ្យកូនចូលមកផ្ទះកូនមើលតែកូនស្រីកូនគេកើតរោគភ័យខ្លាចបែបនេះពួកអីកុំចិត្តដល់អញអញនៅតែបែឈ្នះចិត្តលើអញទាំងរោគនឹងឯងក៏ចិត្ត ក៏ពិបាកពេកនាំកូនចេញណាក៏ទៅទៅបាទដឹងថាកូនស្រឡាញ់គេខ្លះតែកូនមានដឹងថាប៉ាក៏ស្រឡាញ់កូនខ្លះដូចគ្នាប៉ាអាចឲ្យគ្រប់យ៉ាងទៅកូនបានទាំងអស់តែប៉ាមិនអាចឲ្យកូនទៅរស់នៅរងទុក្ខបែបនេះបានទេ បើកូនល្អគេគ្រប់គ្នានឹងស្រឡាញ់កូន តែបើកូនអាក្រក់មានតែប៉ាម្នាក់គត់ដែលស្រឡាញ់កូនប៉ាឲ្យកូនសុំទោសប៉ាឲ្យកូនសុំទោស មិនអីឡើយជាមួយគេព្រោះក៏មិនចង់ឲ្យកូនស្រីកូននេះខ្លាចតែជាកូនឯគ្មាននំពុកបាទមិនអាចប្រាប់អត់កូនលេងឬមិនលេងប្រីកូននេះពូលីជាសិទ្ធិរបស់កូនកូនត្រូវប្រើសតិបញ្ញាគិត ុំប្រើបេះដូងព្រោះបេះដូងវាស្មោះត្រង់ជាមួយកូនបើមិនអញ្ចឹងវាមិនធ្វើឲ្យកូនជឿចាប់បែបនេះឡើយកូនមើលទៅកូនស្រីកូនចុះគេខ្លាចទៅជាក្មេង ដែលមានរោគភ័យខ្លាចសតិមិនប្រក្រតីចូលកូនសម្រាប់ចិត្តចោលពីពេលនេះតើទោះជាយ៉ាងណាកុំបោះមិនបោះបង់ចោលកូនណា ប៉ាស្រឡាញ់កូនទោះជាកូនខ្លាចទៅជាអីកូនកូននៅតែជាកូនប៉ារហូតជាអ្នកអត់អនាគតរបស់យើង ត្រូវក្រាបបានសតិបញ្ញាកាត់ឲ្យបានច្បាស់លាស់មុននឹងរើគូសកលកុំឲ្យស្ដាយក្រោយអស់មួយជីវិតស្នេហាអាចធ្វើឲ្យយើងងឹតភ្នែកបានកុំប្រើប្រាស់អំណាចជាឪពុកម្ដាយគៀបសង្កត់លើសេរីភាពកូនកូនចូលធ្វើជាទីប្រឹក្សាដ៏ល្អនិងដោយសន្តិវិធី កំហើងកំហុសមួយពេលអាចបំផ្លាញអនាគតកូនអស់មួយជីវិត